ប៉ាសួស្តីជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះគឺខ្ញុំបានមកជូនបងប្រុសម្នាក់គាត់មកពលានទី2បងប្អូនគាត់តលេងខ្មែរមួយខែហើយទៅខ្ញុំក៏ឆ្លៀតថតវីដេអូបង្ហាញអំពី ចំណេះដឹងខ្លះៗនៅក្នុងពលានអ៊ីឆុនណាពលានទី2បងប្អូនអញ្ចឹងឥឡូវយើងមកតាមដានទាំងអស់គ្នាថាយើងត្រូវធ្វើយ៉ាងម៉េចអូខេ តោះទី1យើងដើរចូលមកខាងក្នុងហើយយើងដើរទៅរកកន្លែងអសរស៊ីកន្លែង check in បងប្អូនអសរស៊ីអញ្ចឹងហើយគឺយើងមានជំរើសពីរទី1យើងដកសវត្ថដល់ខ្លួនឯងនេះគឺជាម៉ាស៊ីនដកសវត្ថយន្តហោះហើយជំរើសទី2គឺយើងចូលទៅតំងជួជាមួយគេឲ្យគេ check in ឲ្យយើងណាបងប្អូនហើយឲ្យគេដកសវត្ថយន្តអស់ឲ្យយើងទៅមិនតែយើងទៅចំណាយពេលយូរអង្គុយរងចាំហ្នឹងណាអញ្ចឹង ហើយបន្ទាប់ពីយើងហើយដកសវត្ថយន្តហោះនៅកន្លែង ដកដោយស្វ័យប្រវត្តិហើយយើងមកដើរទៅរកកន្លែង check in អសឌីអញ្ចឹងណាបងប្អូនជាងយើងដើរទៅកន្លែងអសឌីទាំងអស់គ្នាអូនេះបងប្អូននេះឥឡូវខ្ញុំបានខ្ញុំឲ្យបងប្អូនមើលនេះមួយនេះគឺជាមកស៊ីនថ្លឹងកាឡូបងប្អូនគិញជីងគឺដាក់សម្រួលឲ្យបងប្អូនពេលខ្លះបងប្អូនដាក់មកលើសគីឡូអញ្ចឹងណាអញ្ចឹងយើងអាច ហើយដាក់នៅកន្លែងនេះទៅយើងដកទៅយើងអាចថ្លឹងម្ដងទៀតនៅកន្លែងហ្នឹងអញ្ចឹងណាហើយនេះគឺជាកន្លែងមើលជើងយន្តហោះនេះយើងដើរមកបន្តិចមកដល់កន្លែងហើយនេះអសរ D បងប្អូនអញ្ចឹងបងប្អូនដើរមកឆ្នាំនេះតុក្កតាបបាក់ឈុកនេះធំធំមែនតើហើយនេះគឺជាកន្លែងយើងផ្ញើបានដល់ខ្លួនឯងអញ្ចឹងណាហើយមុននឹងបងប្អូនអាចផ្ញើដល់ខ្លួនឯងបានដំបូងយើងទៅឲ្យគេ ឆែកសម្បត្តិចាក់វសារបស់យើងសិនអញ្ចឹងណានេះគឺកន្លែងនេះខ្ញុំរងបងប្អូនមើលអើសន្តោសខ្ញុំប្រិយបងប្អូនមើលគឺមានបុគ្គលម្នាក់គាត់ចាំឆែកជូនយើងអញ្ចឹងណាហើយបន្តមកទៀតនេះគឺជាម៉ាស៊ីននៃថ្លឹងអវ៉ាន់បងប្អូនយើងថ្លឹងអញ្ចឹងណានេះគឺយើងថ្លឹងនៅខ្លួនឯងងាយស្រួលមែនតើប៉ុន្តែពេលដែលបានថ្លឹងហ្នឹង ខ្ញុំស្ដាយមែនតើអត់បានថតដល់បងប្អូនមើលតែថ្លឹងចុចវាមិនវាមិនអញ្ចឹងណាហើយបន្ទាប់ពីខ្ញុំបានថ្លឹងឲ្យបងរួចហើយក៏ដើរលេងនៅខាងក្នុងអញ្ចឹងណាបងប្អូនមើលមើលតែទៀតនៅខាងក្នុងពលានរបស់គេយ៉ាងម៉េចដែរវាធំប៉ុណ្ណាដែរអញ្ចឹងណាខ្ញុំបានដើរលេងជុំវិញអញ្ចឹងហើយខ្ញុំបានមកជិះយន្តហោះនៅនឹងបានម្ដង ដែរកាលនោះខ្ញុំទៅលេងខ្មែរមួយកែដែរ ហើយមកនេះយើងមកជួបហើយហើយបរោះសង្ហារបស់យើងនេះតលេងខ្មែរមកខាគឺហ្នឹងហើយបងប្អូនគាត់មករយៈពេល3ឆ្នាំគាត់អត់ទាន់បានតលេងតែម្ដងទេឥឡូវគាត់បានតែម្ដងហើយហើយនេះគឺបងពាក់អាវកាឡាហ្នឹងគាត់តលេងខ្មែរដែរហើយបងគាត់អត់បានគាត់តែទេគាត់ជូនមកជាមួយខ្ញុំដែរអញ្ចឹងហើយនេះគឺជាទស្សនវិជ្ជានៅខាងក្នុងខ្ញុំបានថតឲ្យបងប្អូនមើល អញ្ចឹងខ្ញុំបាទសង្ឃឹមថាបងប្អូនអាចនឹងយល់ដឹងខ្លះខ្លះអំពីរបៀបរបបក្នុងការយើងទៅដកសវត្ថយន្តហោះក៏ដូចជាទៅថ្លឹងអវ័នដោយខ្លួនឯងយើងដកសវត្ថនៅកន្លែងណាហើយថ្លឹងអវ័នខ្លួនឯងនៅកន្លែងណាអញ្ចឹងណាអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាជម្រាបលាបាយបាយ